អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះខ្ញុំមកធ្វើការ review តាក់ទងទៅនឹងអឺ tool Sinoto អ្នកទាំងអស់គ្នាដឹងហើយ Sinoto តាមធម្មតាវាមាន function 4 1 2 3 4អញ្ចឹងចំពោះ function ដែល free គឺ function basic មួយនេះណា function basic មួយនេះគឺ free អញ្ចឹងមិនថាកន្លង1 2 3 4 5 6 7 8 9 10 11 12 13 14ហ្នឹងគឺ free ទាំងអស់ណា ចឹងចំពោះ function attach នេះ activity ឬក៏ order នេះអានេះយើងត្រូវទិញ license ពីវាណាដើម្បីទទួលបាននៅ function នេះយើងអាចប្រើបានអញ្ចឹងពីមុនខ្ញុំប្រាប់អ្នកទាំងអស់នេះពីរបៀបនៃការ auto បូកនឹង auto បូក item អញ្ចឹងថ្ងៃនេះខ្ញុំប្រាប់ពីកន្លែង attach កន្លែង attach នេះខ្ញុំសូមនិយាយមួយមួយសិនតាក់ទងទៅនឹងកន្លែង PK នេះអានេះខ្ញុំមិនទាន់ជាច្បាស់ប្រហែលទេខ្ញុំមិនទាន់រៀវទេ អញ្ចឹងខ្ញុំប្រាប់កន្លែងណាដែលខ្ញុំដឹងអឺកន្លែងនេះអូតូបឺសអូតូបឺសនេះមានលក្ខណៈងាយស្រួលមែនទែនអ្នកទាំងអស់នេះបើសិនជាករណីអ្នកទាំងអស់ប្រើ ES ឬក៏ 5PP អ្នកទាំងអស់នេះសិលេចលើឈ្មោះ hero បែបហ្នឹងមកហើយចូលមកកន្លែងនេះខ្ញុំអត់មាន ES បើឲ្យអ្នកទាំងអស់នេះមើលទេនេះណានឹងចាំបន្តិចអញ្ចឹងអ្នកទាំងអស់នេះគ្រីសវារួចគ្រីសមក hero មកអញ្ចឹងអ្នកទាំងអស់នេះចង់ប្រើលើប៉ៃគេឧទាហរណ៍ថាអឺយើងអឺ លេខ ES អញ្ចឹង ES យើងគ្រីសមកនេះ Lotus យើងយកយើងយក Lotus ហ្នឹងយើងយកលវ៉ែបានលវ៉ែ4អញ្ចឹងមកហ្នឹងហើយហើយ flower ស្អីស្អីហ្នឹងគឺយើងគ្រីសបែបហ្នឹងមកកន្លែងលវ៉ែនេះគឺយើងអាចរើសបានអញ្ចឹងណាហ្នឹងហើយហើយកន្លែងដែលល្អហ្នឹងហើយអ្នកទាំងអស់នេះចុចយកពី follow នេះមកឲ្យចង់ follow តាមពីណាគេអញ្ចឹងណាប៉ុន្តែមួយទៀតគឺយើងអាចរើសជា list បានអញ្ចឹងកន្លែង list នេះល្អតង់ថៃគេ យើងអាចដាក់ all នេះមានន័យថាវាបើសទាំងអស់តែម្ដងឲ្យតែ hero នៅកំឡុងបរិវេណនេះគឺវាបើសទាំងអស់មួយទៀតគឺអ្នកទាំងអស់នេះអាចយក skip by name បើសទាំងអស់ប៉ុន្តែអឺច្រឡោះឈ្មោះមួយណាដែលយើងអត់ចង់យកវាចឹងដល់ពេលយើងរឹសកន្លែងនេះវាមានកឡោនដែលយើងរឹស add ដែរឃើញទេចឹងឧទាហរណ៍ថាខ្ញុំអត់ចង់ឲ្យ ES នេះអត់ចង់ដក ES នេះចេញអញ្ចឹងយើងគ្រាន់តែរើសយកវាមក add វាមកចឹងមានថា ES នេះ ឈ្មោះនេះឈ្មោះ hero នេះណាហ្នឹងហើយគឺអត់បើសឲ្យទេអញ្ចឹងណាច្រឡោះ ES នឹងមួយអញ្ចឹងណាហ្នឹងហើយប៉ុន្តែបើសិនជាករណីយើងបើស team យើងសិត by name អញ្ចឹងមកនេះសិត by name អញ្ចឹងមកអញ្ចឹងយើង add មក ES hero នេះអញ្ចឹងមានថាឲ្យតែមានក្នុង list នេះទាំងអស់គឺវានឹងបើសឲ្យលូទូសទាំងអស់ស្រួលណាហ្នឹងហើយហើយមួយទៀតបើសិនជាករណីអូខេអញ្ចឹងខ្ញុំខ្ជិលអញ្ចឹងញ៉ៃញ៉ៃដែរអញ្ចឹងនេះសិត by គៀលអញ្ចឹងឲ្យតែនៅក្នុងគៀលជាមួយយើងអញ្ចឹងវានឹងបើសឲ្យអូតូទាំងអស់ ចឹង function នេះមានលក្ខណៈងាយស្រួលអឺ home return នេះអានេះគឺយើងត្រឡប់ទៅផ្ទះវិញធម្មតា change equipment នេះអានេះយើងដូរកាអាវដូរអីចឹងណានេះសិតទី1ទី2ដូច TV auto ដែរណា user data នេះខ្ញុំអត់ទាន់បាន review ទេទាំងអស់នេះកន្លែងនេះ image នេះយើង cop skill asset CYD ឬក៏ EZ ហ្នឹងហើយកន្លែងនេះក៏ cop ទៅឡើង image ហ្នឹងហើយ តែថ្ងៃនេះខ្ញុំមកប្រាប់ពីកន្លែង skill break នឹង skill break ហើយ combo SM នេះខ្ញុំអត់ទាន់ចេះលេងទេអ្នកនរលេង SM អាចទិញ function ឡើយនឹងបានដោយសារ SM វាមាន load ដៃទី2ចូលជើងជើងទាត់ជើងទី3នេះហើយចូលជើងទី3នេះចូល load ចូលមកដៃហ្មង load ចូលមកដៃធំហ្មងហើយទាត់ជើងទី3ចូលដៃធំទាត់ជើងទី3ចូលដៃធំអញ្ចឹងណាអ្នកទាំងអស់បានដឹងហើយនិយាយទៅមានអ្នកខ្លះណាដែលឃើញគេលេងទាត់ជើងទី3ហើយដៃធំតាន់ទៀតអាហ្នឹងមិនមែនដៃគេលឿនទេគេប្រើ tool ជំនួយទេ ហ្នឹងហើយហើយមានអ្នកខ្លះគាត់ក៏ដៃលឿនអីចឹងទៅអូខេអញ្ចឹងនេះខ្ញុំមកបញ្យល់ប្រាប់ពី skill practice អញ្ចឹងនេះខ្ញុំពងតែលេង YCA ហ្នឹងហើយអញ្ចឹងជាមួយខ្ញុំ party ជាមួយ Eason នេះណាហ្នឹងហើយចាំមើល exception នេះអត់ accept ទេប្រហែលជាមិនចាត់នៅទេតែ អូខេអញ្ចឹងខ្ញុំអាចឲ្យអ្នកទាំងអស់គ្នាមើលបានតាមធម្មតាអឺនៅពេលដែលយើង ប្រើ skill នេះវាមាន weighting នេះទាំងយូរឃើញទេទាញធ្នូចិត្តឃើញយូរទេយើងមើលកន្លែងនេះទី countdown នេះនេះ countdown នេះឃើញទេអញ្ចឹងក្របទី1យើងស៊ីពេលប្រហែលខ្ទង់2 second កន្លះហ្នឹងហើយឥឡូវយើងបើកអានេះបន្តិចណាអឺ alarm clock អញ្ចឹងណានេះខ្ញុំឲ្យមើលបន្តិច start ចឹងមកហើយខ្ញុំយកពាក្យថាចាំតិច stop watch នេះមកនេះខ្ញុំឲ្យមើលតិចខ្ញុំតសិនអូខេអញ្ចឹងខ្ញុំនឹងធ្វើការ start ដំបូងឲ្យមើលណាអញ្ចឹងខ្ញុំប្រើពីរ skill អញ្ចឹងចាំមើលណា start មក skill ហើយពីរ skill អញ្ចឹងពីរ skill យើងប្រើពេលវា76 second ហ្នឹងហើយ6 second តែបើសិនជាករណីយើងគ្រីស skill break មួយនេះ លើ YSR នេះចឹងខ្ញុំនឹងសិតឲ្យមើលសាមីអញ្ចឹងយើងអាចប្រើ skill បែបនេះបាន1ឃើញទេចឹងមានថា2 skill នេះវាកាត់បន្ថយនាទីយើងឃើញការលឿននេះឃើញការលឿនទៅលឿនទៅឯងចឹងគឺតែម្ដងវាចេញទៅរហូតឃើញទេនេះឃើញទេហើយនាទីវាក៏វា speed វាទី1រៀងយឺតទី2ទី3រៀងលឿនទៅលឿនទៅមកឃើញទេគាត់ថា error នេះវាបង្កើតមកគឺអត់ទាន់ update ទេអញ្ចឹងវាថាវាបាញ់ហ្នឹងគឺអត់ស៊ីឈាមដោយសារ ES ហ្នឹងក៏ល្បាតធំអញ្ចឹងណាហ្នឹងហើយ ឃើញ skill វាលត់លឿននេះនេះលឿននេះហ្នឹងហើយប៉ុន្តែបើសិនតែករណីអ្នកនរដល់នេះចាញ់ណាឃើញទាញយឺតមួយមួយឃើញបន្តមួយទៀតឃើញតែបើយើងគ្រីសកន្លែងនេះឈ្មោះអាទី1យឺតទេទី2ទី3លឿនទៅលឿនទៅឃើញការដាក់ទៅការលឿនទៅលឿនទៅមកអញ្ចឹងបើសិនករណីយើងចង់បាញ់បាច់ skill បាក់ណាមួយអានឹង easy មែនតើនេះឃើញបាញ់ខ្ទៀតទេមើលម៉ាប់ក្រហមនេះចូលហូត កើតហេបាញ់ខ្ទាតរហូតបាច់ម៉ាប់មកអូខេអញ្ចឹងអានេះគឺខ្ញុំចង់បង្ហាញថាអូខេវាមានអា function skill break មួយនេះគឺយើងមានលក្ខណៈងាយស្រួលមែនតើហើយចំពោះកម្មវិធីនេះគឺជាទូទៅគេលក់អឺយើងអាចឆាតទៅក្នុង page នេះបាន page អឺស៊ីណូតូបានណាអ្នកទាំងនេះក៏ចូលមក Facebook មកអូខេបន្តមកទៀតអ្នកទាំងនេះត្រូវការ search ទៅដាក់ស៊ីណូតូទៅនេះស៊ីណូ តបែបនេះនេះរូបឈើពណ៌ខៀវនេះមកចូលមកឡើងនេះមកហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាការឆាតទៅក៏អាចចេញ point ពី Sinoto បានហើយហ្នឹងហើយចំពោះតម្លៃអ្នកដែលចូលទៅគឺឃើញតម្លៃវាដាក់លក់ជាក់ស្ដែងនៅក្នុងអឺ Sinoto នឹងតែម្ដងណាហើយវាបង់ប្រចាំខែអ្នកទាំងអស់គ្នាហើយ function វាដូចខ្ញុំប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងគឺយើងអាចទិញយកតែ activity នេះក៏បាន ទិញ attach ក៏បាន activity ក៏បាន basic ក៏បាន basic នេះ free ទេ ចារបស់ free free អាចយកមកប្រើបាននេះឆាំង PK អីឬ item នេះមានលក្ខណៈអីស្រួលខ្ញុំរើឲ្យមើលតិចណាចាំតិចអូខេអញ្ចឹងខ្ញុំអាចតម្លាក់បានណាអញ្ចឹងឧទាហរណ៍ខ្ញុំប្រើ free មើលនេះអឺអានេះឧទាហរណ៍ថាខ្ញុំចង់តម្លាក់តម្លាក់ item នេះអូខេនេះអាក្របព្រួយនេះអញ្ចឹងខ្ញុំចង់តម្លាក់ឧទាហរណ៍ណាហ្នឹងហើយអញ្ចឹងយកកន្លែងនេះកន្លែងនេះមកខ្ញុំរកពីអីគេ ស្អីនេះខ្ជូរពីមុខនេះណា add ចូល pub save ផលិតតម្លាក់ចេញខ្ទេចឃើញទេលឿនទេហ្នឹងហើយតែបើយើងចង់រឹសវិញចុចយកកន្លែងនេះរួចហើយយើងយកពាក្យ pick up all item save វាមកបិទផលិតអត់ឬផងអត់សិត by name អូខេអឺអត់មាននៅក្នុង hero ចាំតិចឬមួយសិនអត់ទេអត់ឬតម្លាក់ទេចាំតិចរើសសិន ចេះមិនវាហត់ sale សិននេះចោលឃើញខ្ញុំរើសបែបនេះសិនណានេះក្របអី2000អញ្ចឹងខ្ញុំរើសវាមកឈ្មោះថានេះអាចផ្លឹបអត់រើសអើកន្លែង function ហ្នឹងវារៀង error ដែរបងប្អូនអត់រើសទេមិនខ្ញុំរើសមើលតែបើតម្លាក់តម្លាក់លឿនហ៎រើសរើសអត់បានអូខេអ្នកទាំងអស់នេះអញ្ចឹងអាចរាវខ្លួនឯងតិចទៅហ្នឹងហើយ នេះជាគឺជាកន្លែង free ទេហើយយើងអាចធ្វើការសិតឬក៏អឺនេះ auto charger ក៏ស្រួលប្រើដែរតែឥឡូវ server នេះប្រើការ auto charger ស្រួលខ្ញុំនេះយើងគ្រាន់តែសេឆាត់អននេះរួចនេះយើងគ្រីសវាមកយក world យក around យក six យក gear ឬយក sector អីមកវាចេញ charger ស្រួលកម្មវិធីមួយនេះណាហ្នឹងហើយអូខេអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំ review ឲ្យប៉ុណ្ណឹងហើយសង្ឃឹមថាអ្នកទាំងអស់គ្នាអាចបើចង់បានគឺអាចឆាតទៅទិញនៅក្នុង page របស់គាត់ផ្ទាល់តែម្ដងទៅ ហើយបងប្រចាំខែដូចខ្ញុំប្រាប់ចឹងហ្នឹងហើយអូខេអរគុណបាយបាយ